ខ្ញុំកណាសូមថ្លែងបង្គំបេតគុណថ្លែងបង្គំពេញប្រកាសគ្រប់ព្រះអង្គជំរាបសួរបងប្អូនយមញាតទាំងអស់នៅ មាតុភូមិហើយនឹងនៅជំនាញពិភពលោកជំរាបសួរលោកគឹមគូខ្ញុំកណាសូមអនុញ្ញាតជំរាបជូននៅអង្គវេទិកាទាំងមូលអំពីកម្មវិធីទៅតែកន្លងទៅកាលពីថ្ងៃទី1ខែ12ហ្នឹងណា ចាអឺឆ្នាំ2021ហ្នឹងពីថ្ងៃពុធណាថ្ងៃពុធថ្ងៃពុធទី1ខែ12 2021មានអឺថាព័ន្ធខ្មែរកម្ពុជាក្រមយើងនឹងត្រូវបានអញ្ជើញចូលរួមអឺពិភាក្សាអំពីអឺហៅថា Australia Human Rights Dialogue ហ្នឹង ជាមួយនឹងរដ្ឋវៀតណាមជាទូទៅប្រចាំឆ្នាំសហព័ន្ធយើងតែងតែចូលរួមហើយលើកនេះ សម្រាប់ប្រទេសអូស្ត្រាលីគឺជាលើកទី17គេហៅថា Human Rights Dialogue ហ្នឹងទី17ជាមួយរដ្ឋវៀតណាមអឺខ្ញុំកណាជំរាបជូនប្រវត្តិសង្ខេបបន្តិចពីព្រោះមុននឹងចូលជួបជំនុំហ្នឹង ខាងនាយកដ្ឋានហៅថា defect ហ៎បងបាទយកឋានការបរទេសហើយនឹង trade អូស្ត្រាលីហើយនឹងកិច្ចការបរទេសហើយនឹង trade នឹងជាមួយនឹងរដ្ឋវៀតណាមនឹងមានរៀបចំកម្មវិធីពិភាក្សាមួយអំពី បញ្ហាសិទ្ធិមនុស្សនៅប្រទេសវៀតណាមហ្នឹងហើយជារៀងរាល់ឆ្នាំហ្នឹង គេតែងតែលើកឡើង ដោយសារគេមានតំណែងតំណងរកស៊ី ហើយនឹងជំនួយហៅថាជំនួយសង្គ្រោះផ្នែកបរទេសហ្នឹងទៅខាងបណ្ដុំអាស៊ីភាគអាគ្នេយ៍ហើយនាយកដ្ឋានហ្នឹងទទួល បន្ទុកអាស៊ីអាស៊ីប៉ាស៊ីហ្វិកអាស៊ីភាគអាគ្នេយ៍បងហៅថាអឺ Asia region បាទនៅ ក្នុងតំបន់អាស៊ីហ្នឹង និយាយទៅក្នុងតំបន់អាស៊ីហ្នឹងនាយកដ្ឋានហ្នឹងទទួលបន្ទុកដែលដែលយើងចូលទៅប្រជុំជាមួយហ្នឹងគេទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកម្ពុជាហើយនិងប្រទេសវៀតណាមបាទនឹងនាយកដ្ឋានមួយហ្នឹងណាបាទបាទពួកយើងនៅក្នុងក្រសួងការបរទេសហ្នឹងខ្ញុំមិនដឹងគេចែកទៅប្រទេសណាប្រទេសណាខ្លះទេប៉ុន្តែនាយកដ្ឋានយើងចូលជួបប្រជុំប្រជុំគ្នាជាមួយគេហ្នឹង តែគេមើលតែពីប្រទេសទេវៀតណាមហើយនិងកម្ពុជានៅក្នុងកម្មវិធីហ្នឹងហេតុអីបានមាន Human Rights Dialogue គឺគេអញ្ជើញអង្គការនានាដែលមានទីស្នាក់ការនៅប្រទេសអូស្ត្រាលីហ្នឹងចូលជួបប្រជុំហើយសហព័ន្ធកម្ពុជាក្រមយើងក៏បានចោះឈ្មោះនៅក្នុង នៅប្រទេសអូស្ត្រាលីហ្នឹងគឺប្រចាំទ្វីបហ្នឹងចាយើងសាខារបស់សហព័ន្ធពីពិភពលោកមកជាប្រចាំទ្វីបអូសៀអានីហ្នឹងមានអូស្ត្រាលីយើងហើយនិងញូហ្សេឡង់នឹងសម្រាប់ទ្វីបអូសៀអានីចាតែដែលនៅខាងអឺរ៉ុបសម្រាប់ក្រមប្រទេសហ្នឹងមានទីស្នាក់ការយើងនៅស្ពាំងហើយ នៅសហរដ្ឋអាមេរិកនោះសំកាត់បងសំកាត់តិចឡើងកាសបងអាចដាក់ឡើងណាឲ្យស្រួលទៅសុខក្រែកក្រកក្រកវាហាងប៉ះបងចឹងទៅដាក់អាចដាក់សង្ខាងអូខេបាទដាក់ទៅសង្ខាងតម្ដងទៅបាទណាអរគុណអញ្ចឹងទៅគេអញ្ជើញអង្គការទាំងអស់ហ្នឹងឲ្យចូលរួមប្រជុំតែអង្គការណាដែលមានប្រជាជាតិដែលមកពីអឺ ប្រទេសវៀតណាមទាំងមូលហ្នឹងរួមទាំងខ្មែរក្រមយើងដែលជាជនជាតិដើមហើយមានអឺកន្លែងដែលស្នាក់នៅរបស់ប្រជាពលរដ្ឋយើងនៅទឹកដីកម្ពុជាក្រមហ្នឹងដែនដីសណ្ដោទន្លេមេគង្គហើយមួយទៀតប្រទេសអូស្ត្រាលីនេះបាន ផ្ដោតជាសំខាន់ចំពោះដងទន្លេមេគង្គនឹងជាសំខាន់មកហើយការចូលរួមប្រជុំរបស់យើង គឺជាការសំខាន់ណាស់ សម្រាប់ប្រទេសអូស្ត្រាលីក៏ដោយសហរដ្ឋអាមេរិកនឹងក៏ដោយហើយនឹងសហគមន៍អឺរ៉ុបក៏ដោយខ្ញុំកណាឆ្លៀតទូលជំរាបបងប្អូន ហើយនឹងប្រកេនដៃប្រគុណហើយនឹងព្រះអង្គក៏ព្រះអង្គដែលបានចូលស្រាប់ហ្នឹងគឺពីថ្ងៃទី9ខែ11កន្លងទៅហើយហ្នឹងគឺ Human Rights Dialogue ហ្នឹងរវាងវៀតណាម ជាមួយនឹងសូមសូមកាត់តិចបងពាក្យថាអសអង់គ្លេសដូចបងអានមិញនេះសូមបកប្រែ ជាភាសាខ្មែរហ្នឹងបានន័យថាម៉េចអឺវៀតណាមអូស្ត្រាលី Human Rights Dialogue ហ្នឹងបានន័យថាការសន្ទនាគ្នាអំពីបញ្ហាសិទ្ធិមនុស្សវេទិកាណាវេទិកាវេទិកាសន្ទនាមួយពិភាក្សាអំពី បញ្ហាសិទ្ធិមនុស្សព្រោះសហគមន៍អឺរ៉ុបក៏ដោយសហរដ្ឋអាមេរិកក៏ដោយប្រទេសអូស្ត្រាលីនឹងក៏ដោយសិតតែមានជំនួយសង្គ្រោះទៅប្រទេសវៀតណាមបាទជំនួយសង្គ្រោះនឹងពាក់ព័ន្ធទៅដល់បញ្ហា SDG បញ្ហាដែល UNESCO បានស្នើឡើងហើយនឹងបញ្ហាទ្វេភាគី ចំណុចទ្វេភាគីហ្នឹងដែលគេត្រូវមាន human right dialogue ចា៎បានអង្គការរបស់យើងហ្នឹងត្រូវបានប្រទេសអូស្ត្រាលីនេះក៏ទទួលស្គាល់ដែរសហគមន៍អឺរ៉ុបក៏ទទួលស្គាល់ដែរហើយនិងសហរដ្ឋអាមេរិកហ្នឹងទទួលស្គាល់ដែរមកពីយើងមានមូលដ្ឋាននៅសហរដ្ឋអាមេរិកស្រាប់ចា៎ ដល់តែយើងបានចូលនៅក្នុងស្ថាប័ន UNPO យើងមានតំណាងរបស់យើង នៅក្នុងបញ្ហាជនជាតិដើមដូចយើង ចូលប្រជុំនៅវេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិស្ដីអំពីបញ្ហាជនជាតិដើមនោះហៅថា UNPFII ហ្នឹងចា៎ដល់ទៅអញ្ចឹងទៅយើងស្នើមកក្រសួងការបរទេសនេះថាគណៈបើមានអឺអ្នក មានតំណែងតំណងអីពេលណាត្រូវជជែកគ្នាជាមួយរដ្ឋវៀតណាមហ្នឹងសុំឲ្យយើងដឹងដើម្បីយើងផ្ដល់យោបល់បាទដល់តែអញ្ចឹងទៅរាល់ឆ្នាំអញ្ចឹងគេមានកម្មវិធីជជែកគ្នា ពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាមហ្នឹងម្ដងបាទដើម្បីពិគ្រោះពិនិត្យមើលស្ថានភាព សិទ្ធិមនុស្សនៅក្នុងប្រទេសហ្នឹងបាទតើប្រជាសាស្ត្រ ទាំងអស់ដែលកំពុងតែរស់នៅប្រទេសវៀតណាមហ្នឹងហើយ បានភៀសខ្លួន មកតាំងទីលំនៅឬមួយក៏យើងមកស្នាក់នៅជាប្រទេសទី3របស់យើងយើងឆ្លងសមុទ្រហ្នឹងអឺមកស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសនេះយើងคล้ายទៅជាអឺ citizenship คล้ายទៅជា ប្រជាពលរដ្ឋនៃប្រទេសនេះហើយយើងមានសិទ្ធិស្នើឡើង យើងមានសិទ្ធិ បញ្ចេញនៅសេចក្តីកង្វល់សេចក្តីខ្វល់ខ្វាយរបស់យើងដែលយើងតាមតានឃើញសភាពការសិទ្ធិមនុស្សដែលគេអនុវត្តនៅប្រទេសវៀតណាមហ្នឹងមិនបានសមរម្យក៏យើង ស្នើចូលរួមប្រជុំនឹងចឹងហើយរដ្ឋវៀតណាមហ្នឹងដាច់ខាតទៅទៅជជែកជាមួយនឹងប្រទេសទាំងប្រមាណហ្នឹងបាទដូចជាកាលថ្ងៃទី9ខ្ញុំកណាបានទូលចឹងណាចាមានអឺ Human Rights Dialogue ហ្នឹង ការសន្ទនាអំពី បញ្ហាសិទ្ធិមនុស្សហ្នឹងវាងប្រទេសវៀតណាមហ្នឹងជាមួយសហរដ្ឋអាមេរិកចា៎ហើយកាលពីថ្ងៃទី12 12ខែ11ហ្នឹងបន្ទាប់ពីសហរដ្ឋអាមេរិកហើយមានអឺ EU ហៅថាសហគមន៍អឺរ៉ុបនោះបាទសហគមន៍អឺរ៉ុបហ្នឹង human rights មិនដូចជាមួយ នឹងប្រទេសអូស្ត្រាលីហើយនិងសហរដ្ឋអាមេរិកទេ ព្រោះសហគមន៍អឺរ៉ុបហ្នឹងគេចាប់ផ្ដើមមាន លើកដំបូងទីពេលដែល មានកិច្ចព្រមព្រៀងគ្នាហៅថាទីផ្សារសេរីបាទណាបានចុះកិច្ចព្រមព្រៀងគ្នា ផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាហ្នឹងបានសហគមន៍អឺរ៉ុបហ្នឹងចាប់ផ្ដើមមាន human rights dialogue តែដោយឡែកយើងមើលឃើញសហគមន៍អឺរ៉ុបហ្នឹងកម្មវិធី human rights dialogue ហ្នឹងមិនដូចជាអូស្ត្រាលីឬមួយសហរដ្ឋអាមេរិកទេយើង មុននឹងគេអញ្ជើញទៅពិភាក្សាជាមួយនឹងរដ្ឋាភិបាលវៀតណាមគេជួបសួរយោបល់យើងសិនជួបជួបយោបល់ក្នុងនោះមានអឺ Human Rights Watch ណែចូលរួមជាមួយអូស្ត្រាលីយើងកាលថ្ងៃទី1ហ្នឹងបងចាមាន Human Rights Watch អង្គការសិទ្ធិមនុស្សអន្តរជាតិអឺអង្គការលើកលែងទោសរបស់អន្តរជាតិបាទ Amnesty on International នឹងផង ហើយមានអង្គការមួយចំនួនដែលយកព័ត៌មានផ្នែកខាងសិទ្ធិមនុស្សការអនុវត្តនៅសិទ្ធិមនុស្សនៅ ក្នុងប្រទេសវៀតណាមហ្នឹងជាគាត់ជាជនជាតិវៀតណាមដែរទេហើយមាន អង្គការមួយទៀត ជាអង្គការរបស់វៀតណាមដែរដូចជាដូចជាពីរអង្គការវៀតណាមចូលប្រជុំជាមួយយើងថ្ងៃនោះ ហើយតំណាង របស់ ខ្មែរក្រមលើកនេះ ខ្ញុំកូណាក៏សូមបងបាទមានចូលរួម5នាក់គឺដុកទ័រ Joshua Cooper នៅឯវិទ្យាស្ថាន Hawaii ដើម្បីសិទ្ធិមនុស្សនោះហើយមានខ្ញុំកណាសូមអរគុណលោកមេធាវីឯកសាវថៃគាត់ស្ម័គ្រចិត្តចូលរួមជាមួយនឹងកម្មវិធីហ្នឹង គាត់បានចូលរួមគាត់សិក្សាមើលបញ្ហាដែលទៅជជែកគ្នាជាមួយនឹងគេបាទណាហើយខ្ញុំបុគ្គលណាហើយលោកចន្ទោដែលជាប្រធានសហព័ន្ធប្រចាំទ្វីបអូសៀានីហ្នឹងហើយលោកគឹមបិនគឹមបិនជាតំណាងយុវជនបានចូលរួម ហើយនៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងចាប់ដើម តំណាងឲ្យសហព័ន្ធលោកឯកឆៅថៃគាត់ឡើងជំរាបគេបាទអឺជារឿងល្អមួយគាត់បានមានឱកាសជំរាបអំពីការខិតខំប្រឹងប្រែងរបស់គាត់ដើម្បីនឹងបង្កើតនៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមរបស់យើងនៅស៊ីដនីហ្នឹង បានចូលរួមនៅក្នុងសហគមន៍មួយនៅប្រទេសអូស្ត្រាលីហើយគាត់លើកអំពីប្រវត្តិមួយចំនួនខ្លួនគាត់ក្រុមគ្រួសារគាត់និងស្ថិតិប្រជាប្រដ្ឋខ្មែរក្រោមហើយបន្ទាប់មកទៀតអឺបានជម្រាបជូនពីបញ្ហាចំពោះមុខដែលយើងសូមសំណូមពរទៅឲ្យរដ្ឋវៀតណាមហ្នឹងឲ្យប្រទេសអូស្ត្រាលីហ្នឹងធ្វើសំណូមពរស្នើសុំណា ណើសុំឲ្យរដ្ឋវៀតណាមនឹងទម្លាក់ចោលនៅបញ្ហា5ចំណុចហើយរបាយការណ៍ហ្នឹងយើងក៏បានបញ្ជូនទៅឲ្យផងដែរក៏ប៉ុន្តែគេស្នើសុំឲ្យយើង មានយោបល់ចំណាប់អារម្មណ៍បន្ថែមបាទនៅក្នុងជំនួបហ្នឹងទេណាបាទហើយលោក Joshua Cooper ក៏គាត់លោក Dr. Joshua Cooper ហ្នឹងគាត់បានចូលរួមបន្ថែមបន្ទាប់ពីលោកមេធាវីឯកសៅថៃដែរនៅក្នុងកិច្ចការហ្នឹង ខ្ញុំកូណាមានចំណាប់អារម្មណ៍ល្អមួយត្រង់ដែលផ្នែកខាងសហគមន៍អឺរ៉ុបក៏ដោយសហរដ្ឋអាមេរិកក៏ដោយ ប្រទេសអូស្ត្រាលីយើងនឹងក៏ដោយនៅក្នុងបញ្ហា human rights នេះរដ្ឋវៀតណាមអត់ចង់ចូលរួមទេអត់ចង់ចូលរួម ប្រជុំទេប៉ុន្តែកិច្ចវាអត់រួចចាកិច្ចវាអត់រួចណាបាទដោយសារ ត្រូវការជំនួយពីបរទេសត្រូវការនាំទំនិញមកលក់ដោយតែងតែជំរាបដដែលដដែលអញ្ចឹងបានអីឆ្លៀតឱកាសហ្នឹងជំរាបជូនប្រជាពលរដ្ឋបងប្អូនយើងទាំងអស់ដែលកំពុងតែតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ខ្លួនឥឡូវយើងមើលឃើញអឺការលិចដដែលឡើងនៅការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរក្រម ដែលបង្ហាញឲ្យការជជែកគ្នារបស់យើងជាមួយ Human Rights Dialogue ហ្នឹងបទសន្ទនាអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមហ្នឹងតើរដ្ឋវៀតណាមហ្នឹងបានអនុវត្តបានអីខ្លះតើតបងប្អូនយើងគាត់ខំប្រឹងតស៊ូគាត់បង្ហាញពី ការកើតទុកមិនសុខចិត្តរបស់គាត់មកឲ្យយើងកាន់តែច្រើន ទៅយើងកាន់តែមានចំណុចច្រើន ដើម្បីនឹងជំរាបជូននៅប្រទេសដែលបានផ្ដល់ជំនួយទៅឲ្យ រដ្ឋវៀតណាមហ្នឹងគេបានដឹងអញ្ចឹងទេណាហើយលទ្ធផលយ៉ាងណាពេលដែលគេជជែកគ្នាពេលដែលយើងផ្ដល់យោបល់ទៅហើយយើងជូនរបាយការណ៍ថែមទៀតយើងជូនទាំងរបាយការណ៍ទៅទៀតដូចបាយការថ្មីថ្មីដល់ឆ្នាំហ្នឹងហ្នឹងយើង លើកជូនហ្នឹង5ចំណុចដូចដូចគ្នាចាជាមួយសហរដ្ឋអាមេរិកក៏យើងលើកអញ្ចឹង ជាមួយសហគមន៍អឺរ៉ុបក៏យើងលើកអញ្ចឹងនៅសហគមន៍អឺរ៉ុបនឹងមានលោកថៃតុំលោកថៃតុំក៏ជាមេធាវីដែរបាទហើយ Human Rights Dialogue នៅសហរដ្ឋអាមេរិកលោកម៉ៅមនីអនុប្រធានសហព័ន្ធគាត់ជាវិស្វករផ្នែកខាងអេເລັກត្រូនិកចឹងយើងបានលើក5ចំណុចទី1ករណីវុនវងដែបនឹងសូមឲ្យទម្លាក់ចោលទោសរបស់គាត់ ហើយឲ្យដោះលែងដោយអត់មានលក្ខខណ្ឌហើយទម្លាក់ចោលទៅករណីលោកទៀងដាមហើយនឹងទៀងណាមហ្នឹងដែលគេអាចនឹងគាត់មានទោសដែរប៉ុន្តែគាត់មិនទាន់ត្រូវបានចាប់ខ្លួនដែរដោយសំណុំពរថានៅមើលថែទាំកូនចៅអញ្ចឹងទេណាគាត់មានកូនចៅតូចមានបញ្ហាគ្រួសារឲ្យទម្លាក់ចោលទោសនៅគ្នាយើងបញ្ហាដីធ្លីនៅក្រមួនសនោះចាណា ហើយបន្ទាប់មកទៀតរឿងការពាក់ logo ការពាក់អាវ logo មាន SDG ណាគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពណាដែលបានចាប់លោកថាជរីហ្នឹងអឺយើងតំណាក់តំណងទៅ គេថាគេមិនចាប់ទេគេថាយកគេយកគាត់ទៅរៀនសូត្រប៉ុន្តែយើងធ្វើជាការចោតប្រកាន់បើយកមនុស្សហ្នឹងទៅរៀនសូត្រហេតុអីបានអោយពាក់អាវខោអ្នកទោសណាអញ្ចឹងណា ឲ្យគាត់ពាក់អាវខោជជារបៀបអ្នកទោសហើយអត់តាន់ឡើងតុលាការទៀតមិនតាន់ឡើងតុលាការប៉ុន្តែដាក់បន្ទុកចោតលោកថាចរិននឹងថាជាអ្នកមានទោសនេះគឺជាប័ណ្ណដែលយើងត្រូវចោតហើយយើងបានលើកឡើងទៅជូនជួងការបរទេសបានជ្រាបអញ្ចឹងអត់តាន់កាត់ទោសទេប៉ុន្តែហ៊ានឲ្យប្រជាពលរដ្ឋយើងស្លៀកពាក់អាវខោជាអ្នកទោសនោះនោះគឺជាការបំពេញនៅសិទ្ធិមនុស្សមួយដែលយើងមិនអាចទទួលយកបាន សម្លេងរបស់យើងលើកឡើង ទៅអន្តអន្តរជាតិឲ្យបានជ្រាបពីបញ្ហាហ្នឹងគឺថាការបំពេញទៅលើសិទ្ធិរបស់ប្រជាប្រដ្ឋក្នុងនាមជាជនជាតិដើម ខ្មែរក្រមគេរំលោភបំពានរបៀបហ្នឹងហើយយើងធ្វើជាការចោទសួរថាប្រទេសយើង ដែល មានលទ្ធិប្រជាធិបតេយ្យយ៉ាងសហគមន៍អឺរ៉ុបយ៉ាងសហរដ្ឋអាមេរិកយ៉ាងប្រទេសអូស្ត្រាលី តើគួរពង្រើយកន្តើយអបដៃមើលឲ្យរដ្ឋវៀតណាម អនុវត្តបែបនេះមកលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែរឬទេហើយប្រទេសដែលស្រឡាញ់នៅភាពយុត្តិធម៌ក្នុងប្រទេសអូស្ត្រាលីយ៉ាងសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបជាក្រុមប្រទេសដែល បានគោរពនៅសិទ្ធិសេរីភាពហើយបន្តឧបត្ថម្ភទៅដល់ក្រុម សមាជិករដ្ឋាភិបាលមួយក្រុមដែលដែលមន្ត្រីរបស់ពួកគាត់នឹងរំលោភបំពានទៅលើសិទ្ធិរបស់ប្រជាប្រដ្ឋបែបហ្នឹងតើក្រមប្រទេស ដែលមានលទ្ធិជាធិបតេយ្យហ្នឹងអាចទទួលយកបានទេនឹងនឹងហេតុផលជាក់ស្ដែងដែលយើងលើកមកជូនគាត់នឹងឲ្យបានជ្រាបអញ្ចឹងហើយចំណុចមួយទៀតយើងក៏ស្នើសុំដែរឲ្យ កុំអោយមករំលោភបំពានទៅលើការសាងសង់នៅមជ្ឈមណ្ឌលវប្បធម៌របស់ប្រជាប្រដ្ឋជនជាតិដើមដូចជាការសាងសង់សាលាឆតទៀននៅឯភូមិកណ្រែងទេណាភូមិកណ្រែងនៅខាងឡងមីហ្នឹងអឺខេត្តលង្ហោរបស់យើងហ្នឹងណាក្នុងករណីនងថងទៅ ហើយមួយទៀតគ្រឿងបញ្ហាអឺកូវីដនេះរោគរាតត្បាតនេះ គឺថាស្នើសុំដែរថាស្នើសុំឲ្យ មានការចាក់ថ្នាំទៅដល់ប្រជាពលរដ្ឋខ្មែរក្រមនោះឲ្យបានគ្រប់គ្នាដើម្បីគាត់អាចមានឱកាសបានត្រឡប់ទៅធ្វើការត្រឡប់មកវិញហើយក៏មួយទៀតដែរចំពោះក្រម ប្រជាប្រដ្ឋយើងមួយចំនួនដែលកុមារនោះយើងគិតទៅដល់សិទ្ធិកុមារហើយនិងស្ត្រី និយាយពីរឿងសិទ្ធិកុមារហើយនិងស្ត្រីនឹងវាពាក់ព័ន្ធទៅដល់កុមារមួយចំនួនដែលត្រូវមេដាបេតានឹងរងគ្រោះខ្លះក៏បាត់ពុកខ្លះក៏បាត់ម្ដាយខ្លះក៏បាត់បង់ទាំងពុកទាំងម្ដាយអញ្ចឹងកុមារនឹងតរោរងគ្រោះត្រូវคลายទៅជាជនកំព្រា កំព្រាឪពុកឬមួយកំព្រាម្ដាយឬមួយកំព្រាទាំងពីរតែម្ដងផ្លាយទៅទីជនកំព្រាអញ្ចឹងអ្នកនឹងទៅរស់ នៅជាមួយសាច់ញាតិយើងស្នើសុំឲ្យរដ្ឋវៀតណាមហ្នឹងគឺថាសូមឲ្យរដ្ឋាភិបាលអូស្ត្រាលីហ្នឹងនំពោអឺលើកជា ការចរចាទៅឲ្យរដ្ឋវៀតណាមនឹងយកចិត្តទុកដាក់នឹងជាមួយប្រជាពលរដ្ឋខ្មែរក្រមនឹងអញ្ចឹងជាក្នុងឋានៈជាជនជាតិដើម គឺថាសូមអោយយកចិត្តទុកដាក់បញ្ហាហ្នឹងពីព្រោះនោះគឺពាក់ព័ន្ធជាមួយនឹងគោលការណ៍ពិវត្តប្រកបដោយចេរភាពគឺថាចំណុំពកុំអោយមានខ្មែរក្រោមទៅបានគេបោះបង់ចោលឲ្យនៅពីក្រោយអញ្ចឹងទេណាចា no one uh, no ខ្មែរក្រម uh, has been left behind កុំអោយគេដាក់នៅចោលពីក្រោយខ្នងដូចសម័យពីដើមទៀតគឺថា គ្មានអ្នកណាតវ៉ាអញ្ញាធរនឹងធ្វើមិនដឹងធ្វើមិនលឺទុកឲ្យយើងនៅកំសត់អត់មានផ្លូវថ្នល់អត់មានទឹកប្រើទឹកស្អាត ប្រើប្រាស់អត់មានភ្លើងគ្រប់គ្រាន់អត់មានប្រព័ន្ធទំនាក់ទំនងហៅថាទូរគមនាគមន៍ផ្នែកខាងសេវាទូរស័ព្ទក៏ដោយ ការផ្លូវដឹកជញ្ជូននឹងក៏ដោយហើយនឹងប្រព័ន្ធទឹកស្អាតប្រព័ន្ធភ្លើងអីហ្នឹងឲ្យបានគ្រប់គ្រាន់គឺថា ទាំងផាសុខភាពរួមទាំងត្រួតពិនិត្យផ្នែកខាងមន្ទីរពេទ្យហើយក៏យើងមិនភ្លេចលើកដោយលោកមេធាវីអៃសាវថៃគាត់បានលើកជំរាបអំពីបញ្ហាសិក្សារៀនសូត្រនៅអក្សរសាស្ត្ររបស់ជនជាតិដើមអញ្ចឹងណាអានោះវាពាក់ព័ន្ធទៅដល់គេហៅ bilingual bilingual language ហ្នឹងប្រហែលឆ្នាំហ្នឹងដូចខ្ញុំណាបានធ្លាប់ទូលហ្នឹងគឺថា10ឆ្នាំទៅមុខទៀតហ្នឹង ពី2022ទៅទល់នឹង2032គឺជាទស្សវត្សនៃ ភាសារបស់ជនជាតិដើមបាទអញ្ចឹងទេណារយៈពេល10ឆ្នាំប៉ុន្តែបញ្ហាហ្នឹងយើង នៅមានពេលច្រើនដើម្បីជជែកគ្នាដូច SDG អញ្ចឹងត្រូវដល់ឆ្នាំ2030ប៉ុន្តែបច្ចុប្បន្នហ្នឹងយើងសំណូមពរគឺថាសូមអោយអឺប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិកហើយនិងសហគមន៍អឺរ៉ុបមេត្តាយកចិត្តទុកដាក់ជាប្រដ្ឋខ្មែរក្រមដែលរស់នៅតាមដងទន្លេមេគង្គហើយมันបានត្រូវបានគេយកចិត្តទុកដាក់នឹងមើលឲ្យដិតដល់បញ្ហាវប្បធម៌បញ្ហាសុខភាពរបស់ពួកគាត់ហើយនឹងសិទ្ធិសេរីភាពនៅក្នុងការអនុវត្តអនុវត្តនៅសេរីជំនឿរបស់គាត់ យ៉ាងដូចជាយើងបានលើកជាហោហែមកក្នុងប្រមាណឆ្នាំមុនមុនយើងលើកអំពីចំណុចដែលកំអយមកគ្រប់គ្រងផ្នែកវប្បធម៌កុំឲ្យចាប់បង្ខំគេឲ្យគេចូលស្ថិតនៅក្នុងក្រមរញការដឹកនាំរបស់ពុទ្ធសាសនាមហាយានរបស់យួននឹងជាដើមនោះយើងតវ៉ាជាហោហែមកគ្រាន់តែថាសំណុំរឿងថ្មីថ្មីនោះក៏កើតឡើងតទៅទៀតយើងបញ្ជូនរឿងថ្មីនឹងទៅជូនគេ អឺយើងមាន ធ្វើការច្រើនហើយ Human Rights Watch ហ្នឹងក៏បានចូលមើលនៅក្នុង page របស់យើងគាត់ធ្វើការគ្រប់គ្រងនឹងច្រើនគ្រប់គ្រងចំណុចដែលសហព័ន្ធបានធ្វើការតវ៉ានឹងច្រើនណាអឺខ្ញុំកណាត្រួសត្រាសទូលព្រះអង្គបានប៉ុណ្ណេះអឺដើម្បីនឹងទុកឱកាសឲ្យលោកគឹមគូបន្តផ្នែកខាង UN Drip ទេណាបាទ របស់យើងវិញបាទសូមបន្ថែមមួយចំណុចបងបងបងចេះចេះអឺយើងបានលើកឡើងនៅចំណុចសំខាន់ដែរដូចគ្រឿងបញ្ហា UN drip ហ្នឹងបាទសំណុំពណ៌បាទពណ៌កុំអោយគេគៀបសង្កត់ពីរឿង UN drip ហ្នឹង base flick ហ្នឹងបាទអឺផ្ដល់ឲ្យបើកចំហឲ្យអពលរដ្ឋខ្មែរក្រមហ្នឹងបាន សិក្សានៅឯកសាររបស់អង្គការសហប្រជាជាតិដោយ